ស្ដាយវាងចិត្តមិនរងមិនដឹងស្រីទាំងមកអូនសូមបេះដូងមួយ ចំណាយគ្រាន់បើរំលែកទុកស្នេហ៍ជ្រឿមជ្រួលដោយដល់ពេជ្រឆ្នៃមាន ដំឡោយទេដល់សារភាពទាំងខ្វល់សូមតែម ក្រងបេះដូងមានអំណាចស្នេហ៍អាណាចនីរីសកាសំវាយព្រមប្រាថ្នាពេកហាក់បីដូចជាមានកម្មចែកស្នេហ៍ឲ្យផងណាបងអូនសងសំណពងសងយុទ្ធទេធွာមិនហ៊ាន